សរេតកសិកម្មសូមស្វាគមន៍បាទនេះបង្ហាញអំពីភាពខុសគ្នារវាងការដាំដោយមានគម្របស្មៃបាទសូម complete subscribe នៅវីដេអូនេះផងបាទនេះគឺយើងដាំប្រទាលកទួយកំពើដោយមានគម្របសំណាញ់ស្មៃបាទយើងមានស្មៃគ្របត្រឹមត្រូវបាទអញ្ចឹងដល់ពេលដែលយើងមានអីគ្របជាធ្វើឲ្យមាន ក៏លុបឈើលុបអីក៏ដោយបានតែពេលដែលយើងលុបពេកអត់វាមានកម្ដៅក៏វាអត់មានអីសង្យោគដែរបាទអញ្ចឹងពុកម៉ែបងប្អូនកុំភ្លេច subscribe នៅវីដេអូមួយនេះផងបាទដើម្បីទទួលបានវីដេអូក្រោយៗនេះឃើញទេបាទបងប្អូនអរគ្នាបាទឃើញទេល្អទេបាទបើសិនបើយើងដាក់ទៅយើងមានគម្របសម័យឬក៏យើងមានអីគ្រប់ក៏ដោយដែរបាទ ចឹងធ្វើឲ្យវាមានលុបខ្លះវាមានកម្ដៅខ្លះធ្វើឲ្យវាមានសុខភាពល្អបានមានកម្រងសុខភាពបានហើយពុកម៉ែបងប្អូនទាំងអស់គ្នាដែលស្រឡាញ់នៅវិស័យកសិកម្មដូចជាប្រទីនទុយអំបិលបានសូមកុំភ្លេច subscribe នៅវីដេអូ